បំផុតសមត្ថកិច្ចសម្រេចឃាត់ខ្លួនអភិបាលរង ក្រុងបូកូហើយករណីហិង្សាលើភរិយាបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តកំពតបានអញ្ជើញលោកកឹមបញ្ញាអភិបាលរងក្រុងបូកូមកបំភ្លឺករណីហិង្សាលើភរិយាពលគឺមិនបានប៉ុន្មានម៉ោងផងនាយប់ថ្ងៃទី25មេសា2023នេះលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមុធុរិទ្ធស្នងការខេត្តកំពតបានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរបំភ្លឺនិងទទួលបណ្ដឹងពីភរិយាលោកកឹមបញ្ញាអភិបាលរងក្រុងបូកូសមាជិកបានសុំគោលការណ៍ទៅឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតនិងដោយបានគោលការណ៍ណែនាំពីឯកឧត្តមព្រះរាជអាជ្ញាសម្រាប់ខាត់ខ្លួនលោកកឹមបញ្ញា ដើម្បីបន្តនីតិវិធីទៅតុលាការពាក់ព័ន្ធករណីហិង្សាលើភរិយា សូមជម្រាបជូនថាបើយោងតាមគណនី Facebook មានឈ្មោះថាអាលែកបង្ហោះនៅរុស្ស៊ីលថ្ងៃទី25មេសា2023នេះថា នាងខ្ញុំមានឈ្មោះម៉ាត់លក្ខិណាដែលមានស្វាមីឈ្មោះកឹមបញ្ញាដែលមានតួនាទីរាល់ថ្ងៃជាអភិបាលរងក្រុងបូកូខេត្តកំពតនាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពីឆ្នាំ2019ដែលនៅក្នុងអំឡុងពេលរួមរស់ជាមួយនឹងគាត់ នាងខ្ញុំមិនដែលទទួលបានការស្រឡាញ់មានតែការឈឺចាប់ទាំងកាយនិងផ្លូវចិត្ត។ គាត់បានប្រោសអំពើហិង្សាដាក់នាងខ្ញុំម្ដងហើយម្ដងទៀតទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថាគាត់ឈប់ប្រើប្រាស់អំពើហិង្សាដាក់នាងខ្ញុំទៀតហើយតែគាត់នៅតែបន្តវាយលើរូបនាងខ្ញុំរហូតដល់ពេលនេះនាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំខ្ញុំអស់ការស៊ូទ្រាំបន្តទៀតហើយតើបនាងខ្ញុំបង្ហោះរូបនិងវីដេអូទាំងនេះដើម្បីឲ្យបងប្អូនមហាជន ជួយរកយុត្តិធម៌មកលើរូបនាងខ្ញុំសូមបងប្អូនជួយគិតមើលថាតើទង្វើហិង្សាបែបនេះ វាសមនឹងជាអ្នកដឹកនាំទេអភិបាលរងក្រុងបូកូដូច្នេះសូមបងប្អូនអ៊ំពូមីងទាំងអស់ជួយចែករំលែកដើម្បីឲ្យរឿងនេះបានដឹងដល់លោកពូអភិបាលខេត្តកំពតបានជ្រាបនិងជួយរកយុត្តិធម៌មកកាន់នាងខ្ញុំនាងខ្ញុំសូមអរគុណតាមរយៈវីដេអូដែលភរិយាបានបង្ហោះបានបង្ហាញឲ្យឃើញថាអភិបាលក្រុងបូកូរូបនេះបានប្រើប្រាស់អំពើហិង្សានិងពាក្យសម្ដី ប្រមាថជេរមាក់ងាយមកលើភរិយាជាធ្ងន់កាន់តែធ្វើឲ្យមហាជនមិនអាចទទួលយកបាននៅទីបំផុតសមាជិកសម្រាប់ខាត់ខ្លួនអភិបាលក្រុងបូកូរូបនេះហើយករណីហិង្សាលើភរិយា